របស់យើងក៏មានដែរនេះបងប្អូននឹងជឿដាក់លុយយកមកច្រើនហើយមកមើលយកមកចេះចេះតែចាស់ខ្លួននេះចេះសុំលុយតិចទៀតទៅសុំលុយទៀតស៊ីអស់ឲ្យតែមកពួរនឹងអស់ចិត្តហើយអាក់លេយ៉ាពួរនឹងអស់ចិត្តដែរលេងលេងលេងដល់កូនឲ្យលុយទៀតឡើយអញ្ចឹងលុយអត់ងងវាប៉ែប៉ែអញ្ចឹងក៏អាឡើងជឿនំ នេះបងប្អូននេះខ្ញុំឲ្យលុយឥឡូវមកទិញនេះបាទតែយកលុយអមចាស់ទិញនេះបងប្អូនមើលសៀនេះលុយហ្នឹងតែស្រុកគេស្រុកគេក៏មានដែរនេះបងប្អូននឹងជឿដាក់លុយយកមកច្រើនហើយមកមើលយកមកចេះចេះទិញចាស់ខ្លួនឯងទៀតអត់ទិញអ្នកផ្សេងនេះនេះបងប្អូននេះលុយនេះលុយ2000ខ្ញុំឲ្យនេះហើយខ្ញុំសងទឹកសុទ្ធចេះយកមកសងទៀតបងប្អូននេះ តែមុនគេអ្នកទិញកង់តែណាអាចទិញទឹកសុទ្ធអញមក10ហើយឯងយក500អញអញទិញ500អញ្ចឹងវាយកមកដាក់